ងហើយឆោមឆ្លៅខំហើយខំហើយឆោមឆ្លៅរូបផឹកដោយសារសប្បាយស្បែកជើងកាញ់ពត់កលៃអើសស្ដាងណាងណាថ្លៃតាចរណៃអូនស្អាតឬទេ យសំពុតថ្លៃអើសស្តាងណាស់ណាថ្លៃតើចរណៃអូនស្អាតឬទេចរណៃអូនស្អាតឬទេ យឆោមឆ្លៅគឺផឹកដោយសារសប្បាយសំពត់ក្លី vai